អឺយើងមើលដោយការដែលព្រះសរិបុត្រនិងព្រះអនន្តបានទៅសួរសុខទុក្ខលោកអនាថបណ្ឌិកសិទ្ធិអីហ្នឹងក៏មិនចាំបាច់និមន្តដែរឬថាដូចជាពេលព្រាមម្នាក់អ្នកស្ទូចត្រីគាត់អត់ដែលបានធ្វើបុណ្យកុសលអីសោះដល់តែគាត់ ឈឺចិត្តស្លាប់ទៅប្រធេរៈមួយអង្គលោកជាព្រះអរហន្តនិមន្តទៅទៅគាត់មិនដែលដាក់បាតផងមិនដែលបានធ្វើបុណ្យធ្វើកុសលប៉ុន្តែលឺតំណឹងទៅគាត់ឈឺចិត្តស្លាប់លោកទៅដាស់តឿនឲ្យនឹកឃើញបុណ្យនឹកឃើញកុសលទៅដល់ប្រពន្ធប្រាប់ពុកវា មានលោកមកផ្ទះយើងណាប្រាប់ចឹងទៅគាត់ថាម៉ែវាឯងទៅទៅទៅប្រាប់លោកទៅបើថាមកបិណ្ឌបាតមិនបាច់ចូលទេតែបើថាមកសួរសុកទុកអញចាំឲ្យចូល ចិត្តងាប់ឯនៅកំណាញ់ទៀតណាហ្នឹងដល់អញ្ចឹងប្រពន្ធនឹងសួរថាលោកម្ចាស់និមន្តមានកិច្ចអីមកបិណ្ឌបាតឬបើបិណ្ឌបាតទេសូមនិមន្តទៅផ្ទះខាងមុខទៀតចុះទេអាត្មាមានមកបិណ្ឌបាតអីដូចអាត្មាមកងាកនេះមានមករោភេសជ្ជៈដែរណាណាមកជាការរួមចំណែកបុណ្យកុសលជាមួយញាតិញោមដែរអឺដល់អញ្ចឹងទៅគាត់សប្បាយចិត្តគាត់ហី ប្រពន្ធរត់ទៅប្រាប់វិញណាពុកវាលោកមិនមែនមកបិណ្ឌបាតទេទឹកលោកថាមកសួរឪវាអីណាអញ្ចឹងយីលោកនេះចិត្តល្អណាឯងតែដាក់បាយឲ្យឆានមួយម៉ាត់ហ្នឹងនៅតែមកនឹងហៅលោកចូលមកនឹងដល់លោកចូលមកឲ្យប្រពន្ធហ្នឹងក្រាលអាសនៈប្រគេនលោកប៉ិនឈឺហ្នឹងធ្ងន់មែនទែនហើយឈឺហ្នឹងអញ្ចឹងទៅលោកសួរសុខទុក្ខមិនទៅបាសក់អ្នក ត្រាំបានទេជំងឺ ក្នុងខ្លួនហ្នឹងតើស្រាក់ស្រន់អន់ថយជាងមុនឬក៏វាកាន់តែឡើង កាន់តែធ្ងន់លោកម្ចាស់ហើយខ្ញុំកណ្ដាលឈឺនេះដូចជាអត់ធូរថយសោះមានតែរឹតឡើងតឹងឡើងរឹតឡើងតឹងឡើងអញ្ចឹងលោកថាបើអញ្ចឹងដំណើរអ្នកទៅមុខហើយដូច្នេះអ្នកចូលរត់ទីពឹងចោះបើពិតលោកម្ចាស់សូមលោកម្ចាស់ជាទីពឹងរបស់ខ្ញុំកណ្ដាលទេ អ្នកកំពឹងអាត្មាអីអ្នកពឹងពុទ្ធពធប្រសងទៅ អ្នកជួយយកបរតនត្រ័យជាទីពឹងទៅតែខ្ញុំត្រូវដល់ដោយវិធីណាបើអញ្ចឹងអ្នកឯងចាំថាតាមអាត្មាពេលនោះគាត់នឹងខ្សោយទៅខ្សោយទៅទៅដល់អញ្ចឹងព្រមវាវាសបាយចិត្តណាសបាយចិត្តឃើញប្រសងទៅអញ្ចឹងទៅសបាយចិត្តលោកឲ្យសូត្រអ្នកមោតាសៈតាមលោកអត់ចេះធួអីមួយម៉ាត់ទេចឹងលោកថាអ្នកមោតាសៈថាតាមភគវៈតោក៏ថាតាម ថាតាមជាប់អ្នកមោទៅលោកឲ្យថាពុទ្ធាំងថាតាមពុទ្ធាំងសរណੰក៏ថាតាមពាក្យកេឆាមី ឲ្យថាតាមចឹងសង្ឃាំងសរណង្កិឆាមិទៅចប់ទុតិយមពិតតិយមពិរៀបតែនឹងឲ្យថាបាណារឹងដាតដោយថាលែងកើតងាប់ទៅងាប់វិញស្លាប់ស្តៀងគ្នានឹងស្លាប់ទៅលោកដឹងតែថាលែងកើតលោកក៏ទៅវិញទៅគាត់ស្លាប់ពឹកមើលគាត់អត់មានធ្វើបន់អីសោះគាត់ស្ទូចតែត្រីទៅប៉ុន្តែដល់តែចិត្តស្លាប់ចិត្តស្លាប់នឹងមានបន់កើត ទៅកាន់ទេវតាកើតជាកំណើតទេវតាជាន់ចាតមហាអានឹងលោកប្រៀបធៀបក្នុងធម៌អញ្ចឹងបុណ្យប្រៀបដូចជាគោសណាឯបាប្រៀបដូចជាគោខ្មៅអញ្ចឹងពេលដែលនាយក្រោលហ្នឹងនាយនាយចិញ្ចឹមគោហ្នឹងបើក្រោលគោគោអាចចេញបានតែមួយទេគេយកគោមួយអញ្ចឹងបើគោសច្រើនគោសហ្នឹងមានឱកាសចេញច្រើនជាងគោខ្មៅច្រើនគោខ្មៅហ្នឹងមានឱកាសចេញច្រើនជាង ក៏ប៉ុន្តែប្រសិនបើគោខ្មៅតិចជាងក៏ដោយបើគោខ្មៅហ្នឹងនៅគៀកនឹងទ្វារហ្នឹងតើបើកទ្វារចេញអញ្ចឹងបើអ្នកខ្លះធ្វើបន់ច្រើនច្រើនច្រើនដល់ពេលចិត្តងាប់រវើរវាយធ្លាក់នរកក៏មានដែរហើយដល់ទៅគាត់ហ្នឹងគេណាគាត់ធ្វើបាបច្រើនអញ្ចឹងមកប៉ុន្តែដល់ទៅពេលគាត់ចិត្តស្លាប់បានលោកទៅឲ្យសិលណាឲ្យត្រៃសរណគមន៍ អញ្ចឹងកោសលដែលដូចជាកុសលរបស់គាត់នឹងតិចទេក៏ប៉ុន្តែកុសលនឹងវានៅចិត្តច្រកមានន័យថាចិត្តស្លាប់នឹងមានកុសលព្រឹកទៅទៅកើតក្នុង ចាតុមហារាជការណាញាតិញោមស្ដាប់តននេះរឿងហ្នឹងដល់ណាហើយហ្នឹងដល់កន្លែងងាប់ហើយហ្នឹងហ្នឹងហ្នឹងកោស្មាកោសហ្នឹងអញ្ចឹងអញ្ចឹងកោសហ្នឹងដូចជាកុសលរបស់គាត់ចឹងតិច កុសលតិចមែនប៉ុន្តែកុសលវានៅចិត្តអទ្វានៅចិត្តទ្វាដល់បើកទ្វាមកគោខ្មៅច្រើនមែនប៉ុន្តែចេញអត់តន់អាបាបគាត់ពីមុនហ្នឹងវាចេញមកឲ្យផលអត់តន់ដោយសារពេលដែលចិត្តស្លាប់ហ្នឹងវាមានកុសលជួយណាដល់តែកើតនៅក្នុងចាតមហារាជការហ្នឹងប្រមាលមើលអត្តភាពរបស់ខ្លួនហីអញធ្វើបុណ្យអីចេះបានអត្តភាពអស្ចារ្យយ៉ាងនេះ បានដឹងថាអូដោយសារលោកម្ចាស់ អ្នកមានគុណដល់អញពេលមុនអញស្លាប់នេះតាអញ្ចឹងក៏មកថ្វាយបង្គំលោកពេលយប់ងប់ពឹបហ្នឹងមកកើតភ្លាមហ្នឹងមកហ្មងទៅមកអរគុណលោកថ្វាយបង្គំខ្ញុំកណាសូមមកស្ការថ្វាយបង្គំមកពលឺស្វាងស្វៃល្អលោកភ្ញាក់អីអ្នកឯងជាស្អីចេះខ្ញុំកណាកូនសិស្សលោកម្ចាស់អេកូនសិស្សអាត្មា មានពលឺមានអីចឹងផង ថាទេខ្ញុំកណាមិនមនុស្សទេជាទេវតាអញ្ចឹងហើយបានអាត្មាថា កូនសិស្សអាត្មាមានតែមនុស្សនឹងហើយកូនសិស្សម្នាក់ដែលលោកម្ចាស់ទៅតែឲ្យសិលថ្ងៃមុននោះណាអូអ្នកឯងហ្នឹងទេហើយឥឡូវទៅកើតនៅណា ថាកើតនៅតាចាតមហារាជបានចង់បតោសលោកតិចលោកម្ចាស់ថ្ងៃមុនបើសិនជាលោកម្ចាស់ឲ្យសិលខ្ញុំមណារហូតចប់ខ្ញុំមិនណាមានបានប៉ុណ្្នឹងទេ ខ្ញុំមិនណាត្រូវទៅកើតជាមួយប្អិនបាត់ហ្នឹងហើយបានលោកថាអើបើឯងរឹងដាតឲ្យគ្នាធ្វើម៉េចវៃហ្នឹងចរចាគ្នាអញ្ចឹងដែរណាចឹងបានសំខាន់ពេលដែលមនុស្សចិត្តស្លាប់អីហ្នឹងគឺថាត្រូវការលើក ទឹកចិត្តត្រូវការឲ្យនឹកពុទ្ធពធប្រសង់នឹកបុណ្យនឹកកុសលណាយើងឃើញមនុស្សឈឺធ្ងន់អីហ្នឹងយើងកុំទុយយំកុំជជែកគ្នាកុំកុំនាំអារម្មណ៍ណាដែល ដែលវានាំឲ្យមនុស្សហ្នឹងកង្វល់ផ្លូវចិត្តទៅទៅយំតំអូនតំអែឪអើយម៉ែអើយនាំតែគាត់ពិបាកចិត្តទេអញ្ចឹងណាណាត្រូវនាំស្អីដែលនៅមកគាត់នឹកឃើញបុណ្យកុសលទាំងពីព្រោះដំណើរយើងអត់អាចជូនគាត់ទៅបានទេអ្វីដែលអាចជូនគាត់ទៅបានមានតែបុណ្យក៏បុណ្យកុសលតែប៉ុណ្ណោះសំខាន់ណាស់ហ្នឹងហើយយើងមើលយើងយើងត្រឡប់បែរសម្រាប់អ្នកស្លាប់ទៅវិញ យើងជាការពិតហើយយើងរស់នៅយើងត្រូវការទ្រព្យសម្បត្តិត្រូវការមាសប្រាក់ត្រូវការស្រែចម្ការក៏ប៉ុន្តែសម្រាប់អ្នកស្លាប់ស្អីដែលសំខាន់សម្រាប់គាត់ទេទៅកាន់បរលោកបើមិនប៉ុនទេស្អីទេណាបើអត់ប៉ុនមាន អីសំខាន់ដីស្រែដីចម្ការត្រូវលះបង់ចោលមិនមែនតែមួយជាតិអីច្រើនជាតិចោលហើយចោលទៀតចោលហើយចោលទៀតអញ្ចឹងបានរូបកាយជាសាលាសំណាក់ណាជីវិតហ្នឹងគឺជា ជាជាជីវិតដែលជាអ្នកដំណើរឆ្ងាយតាមវត្តដាក់ណាណាជីវិតហ្នឹងគឺជាការដើរផ្លូវឆ្ងាយណាហើយរូបរាងកាយដូចសាលាសំណាក់អញ្ចឹងស្នាក់ហើយក៏ទៅទៀតស្នាក់ហើយក៏ទៅទៀតអញ្ចឹងនៅពេលដែលជីវិតដែលត្រូវស្នាក់នៅម្ដងម្ដងគឺជីវិតរស់នៅនេះដែលយើងត្រូវធ្វើបុណ្យកុសលនឹងហើយម្យ៉ាងទៀតជាផត់សំណាងយើងពុទ្ធបរិស័ទតាមភូមិតាមស្រុក មានអ្នកស្លាប់មានអ្នកឈឺចេះសាមគ្គីគ្នាសូត្រធម៌លើកទឹកចិត្តឲ្យនឹកឃើញគុណពុទ្ធពធប្រសង់នឹងក្រនបើក្រនបើជាង ពេទ្យទំនើបគេនៅប្រទេសអូស្ត្រាលីឬក៏ប្រទេស កាណាដាអីទៅទៀតអឺកាលពីប្រហែលឆ្នាំមុនជីតាអាត្មាហ្នឹងគាត់ស្លាប់ដែរពន្ស្លាប់អស់ហើយជីដូនជីតាកងម៉ែស្លាប់អស់ណាតិចទៀតដល់វេនអាត្មាស្លាប់ម្ដងហើយមិនស្លាប់តែគាត់ទេ ណាគាត់ទុកពូជស្លាប់ឲ្យនោះណាទៅឃើញពេទ្យស្រុកគេគេថ្នាក់គេថ្នមល្អអ្នកជំងឺនឹងជាងការគេដេញភ្លេងបដែតអារម្មណ៍ឲ្យវាបាត់ឈឺជាការយកចិត្តទុកដាក់របស់គេប៉ុន្តែបើប្រៀបមកជាមួយនឹងជីតាអាត្មានឹងនៅស្រុកស្រែកំសត់មែនក៏ប៉ុន្តែញាតក៏អត់ខ្វះទេ អាត្មាទៅជួបអ្នកជំងឺម្នាក់នៅនៅពេទ្យនៅអូស្ត្រាលីហ្នឹងពេទ្យហ្នឹងពេទ្យគេហៅ sing home ហើយ sing home ឯស្អីទេគាត់ហ្នឹងទៅពីខ្មែរយើងគាត់ជនជាតិខ្មែរយើងហើយញោមលក្ខណាគាត់ពេទ្យដែរគាត់នាំអាត្មាទៅមើលអ្នកជំងឺក្នុងពេទ្យទៅដល់ឃើញខ្មែរយើងម្នាក់សម្រាប់នៅហ្នឹងគាត់នឹងអាយុប្រហែលជា7ជាងគាត់ទៅទៅទៅបានប្រហែលឆ្នាំរៀងអត់ស្រួលខ្លួនកូនគេយកទៅដាក់មន្ទីរពេទ្យ ព្រោះកូនគេនៅគេទៅធ្វើការអស់ខ្លាចគាត់នៅផ្ទះគាត់វែងដៃកាច់ភ្លើងកាច់អីវាឆេះផ្ទះគេណានឹងគាត់ងើបឡើងចង់រួចឡើងរឹងបានញោមលក្ខណាជួយលើកឲ្យអង្គុយអញ្ចឹងទៅអាត្មាអាត្មាសួរថាញោមមកនៅក្នុងពេទ្យហ្នឹងប្រហែលឆ្នាំហើយគាត់យំមកទទួលសិនគាត់យំហើយគាត់គាត់ថាខ្ញុំកណាជាប់គុកងងឹតនេះ2ឆ្នាំហើយព្រះអង្គអើយ បើខ្ញុំកណាអាចខ្ញុំកណាទៅងាប់ស្រុកខ្មែរវិញកំសត់ណាស់ហ្នឹងពួកគាត់សុខធ្លាប់នៅស្រុកខ្មែរសบายសូត្រធัวមួយគ្នាគាត់នោះណាហើយដល់អញ្ចឹងបានបាននឹកឃើញមកជីតាអាត្មានៅស្រុកខ្មែរណាពេលដែលគាត់ឈឺគាត់អីហ្នឹងមានចាស់ចាស់មកសូត្រធัวសូត្រអាអាហ្នឹងហើយជាសបាយរបស់ចាស់សបាយសម្រាប់ជីវិតយើងចុងក្រោយអត់មានសបាយជាមួយភ្លេងអត់មានសបាយជាមួយខារ៉ាអូខេទៀតទេមើលជីដូនចាស់ចាស់ហ្នឹងមានសបាយជាមួយខារ៉ាអូខេទៀតទេ ហើយពេលឈឺចិត្តងប់តែតែគេចាក់បាសឲ្យរំសบายចិត្តទេមួយគេចាក់បាសឲ្យរំមួយទៀតគេសូត្រធម៌ឲ្យស្ដាប់យកមួយណាណាមានប្រសងមកទេសនាឲ្យស្ដាប់និងយកខារ៉ាអូខេមកឲ្យច្រៀងយកមួយណាណាយកធัวហើយយកព្រះអង្គហើយណាពូដឹងតែងាប់ហើយណាតែចឹងបានស្មាថាអេជីតាអញនៅស្រុកខ្មែរកំសត់នៅ ស្រុកស្រែមែនប៉ុន្តែមុននឹងគាត់ស្លាប់ហ្នឹងមានអ្នកសូត្រធัวរហូតដល់ ដល់គាត់ចែកឋាន ទៅសំណាងណាតែតើអាត្មាទៅក្រោយទៀតគាត់មាន បានដូចបំណងឯណាសុំកូនមកស្រុកខ្មែរពេលគេមិនកូនមិនឲ្យមកគេពិបាកជូនមកនោះណាដល់ទៅលើក្រោយលឺតែស្លាប់បាត់អញ្ចឹងគាត់ស្លាប់ក្នុង ពេទ្យហ្នឹងណាអត់មានស្លាប់ជាមួយនឹងការដែលគាត់បានស្ដាប់ធัวបានអារម្មណ៍ជ្រះថ្លាបានដឹងគុណពុទ្ធវធัวប្រសង់ដូចញាតិញោមស្រុកខ្មែរយើងទេ ណាហើយហើយប្រទេសបរទេសដែលដែលវា ទំនើបវាអីហ្នឹងវាទំនើបសម្ភារៈចឹងមែនទេប៉ុន្តែអាផ្នែកមានពេលទំនេរទៅសួរសុកទុកសោតធัวឲ្យនេះគ្មានទេយ៉ាងច្រើនគេទៅអើតផ្លេតផ្លេតយកផ្កាទៅដាក់ឲ្យផ្លេតផ្លេតទេតែបើថាអាចារ្យស្រុកខ្មែរយើងមិនសោតធัวទល់ទល់ភ្លឺហ្នឹងឲ្យតែមានទឹកតែគាត់ទៅមែនទេចឹងមែនទេអាចារ្យប៉ាក់អីហ្នឹងការគាត់នៅរស់ប្រហែលជាអ្នកសោតធัวឲ្យគេដែរក្នុងឯងហ្នឹងហើយសោតហ្នឹងហើយ ណានឹងចឹងតែប៉ុន្តែ អនិច្ចាអាចារ្យខ្មែរយើងកំសត់ណាទេណាចាញ់អាចារ្យចិនណាអាចារ្យខ្មែរតាំងពីសោតធัวតាំងពីអីមិនតន់ងាប់នឹងអានមួយអាទិត្យមុនកន្លះខែមុនមុំតាហែទៅបាន20000បើអាចារ្យចិនគេទៅម៉ែកដីទៅបន្តិច50ដុល្លារ100អាត្មាអាណិតអាចារ្យខ្មែរយើងដល់ហ្នឹងសោតធัวលងអត់លងុយមកយប់វ៉ះព្រឹកណា ប៉ុន្តែថាអាណិតក៏ថាបានថាគាត់សន្សំបុណ្យក៏ថា បានលុយមិនបានមែនក៏ប៉ុន្តែវាបានបុណ្យណាបានបុណ្យបានកុសលពីព្រោះយើងធ្វើនេះយើងមិនមែនសម្លឹងរត់តែលុយទេណាគឺដើម្បី បានបនបានកុសលតែយើងធ្លាប់ធ្វើល្អអញ្ចឹងទៅស្លាប់ទៅមានញាតមានមិត្តមកអញ្ចឹងអញ្ចឹងពេលខ្លះយើងធ្វើអត់បានលុយប៉ុន្តែបានមនុស្សបានមនុស្សហ្នឹងល្អមែនទែនអ្នកមានខ្លះរួមមនុស្សពិតអត់ឃើញទេណាទាំង អ្នកមានខ្លះគេគោរពលេចកើតម៉ែតម៉ើតអូលោកចេះលោកអញ្ចោះអ្នកនាងអញ្ចេះអ្នកនាងអញ្ចោះហ្នឹងដោយសារគាត់មានលុយទេណែដែលយើងក្រអត់អីហើយស្លាប់មានមនុស្សមកមើលអាហ្នឹងបានដឹងថាមនុស្សណាមករកយើងមែនតែមនុស្សណាស្មោះនឹងយើងមែនណាបើកូនចៅខ្លះដឹងម៉ែឪដល់ម៉ែឪមានម៉ែឪអត់នឹងមិនដឹងទេដល់ម៉ែឪអត់កាលម៉ែឪនៅមានអីអើតលើមអើតលើមដល់ម៉ែឪអស់ស្ងាត់ឈឹង ណាដែលអាត្មាថានឹងមិនមែនដល់សម័យឥឡូវទេសម័យព្រះក៏មានដែរតាព្រាមនឹងគាត់មានទ្រព្យ8សែនកហបណៈគាត់មានកូនប្រុស4នាក់ណា4នាក់ការឲ្យមួយចែកឲ្យមួយសែនការឲ្យមួយចែកឲ្យមួយសែនដល់អញ្ចឹងកូនកូនគេដឹងថាឪពុកនៅសល់4សែនទៀតគាត់នឹងគាត់ឆ្លាតដែរដបងឡើយដបងឡើយគាត់ឆ្លាតដែរថាទុក4សែនទៀតសម្រាប់គាត់ចាស់គេលោកកូនគេអត់ចាំណា ហ្នឹងប៉ិនឆ្លាតវាមិនឈ្នះល្បិចកូនទេកូនគេចេះជាងកូនគេថាតាមពិតនៅពុកយើងនៅលុយច្រើននៅលោតកត់យកប្រពន្ធក្មេងណាមួយទៀតងាប់ហើយលុយហ្នឹងយើងអត់បានទេណាដល់តែអញ្ចឹងអញ្ចឹងយើងធ្វើល្បិចយ៉ាងម៉េចយកលុយហ្នឹងឲ្យបានអញ្ចឹងគេមកបំរើមកគក់មកច្បាច់មកបំរើខ្នះខ្នែងអើយមិនឲ្យមកឪនឹងដាំបាយខ្លួនឯងទេអង្គក់ច្បាច់គក់ច្បាច់ថ្ងៃខ្លះហ្នឹងឪពុកដេកលក់ម្ដងឯងមិនតាន់ឈប់ច្បាច់ផង ហ្នឹងយកចិត្តយកថ្លើមណាស់រហូតដល់ពុកហ្នឹងឯងកូនអញដូចល្អដល់ហើយវើយពីមុនដូចមិនចេះចឹងសោះឥឡូវដូចគេចេះដឹងបានប្រពន្ធបែបប្រពន្ធបរៀនចឹងហ្នឹងតែគេផ្ដាមសួរពុកពុកមានចង់យកប្រពន្ធមួយទៀតអីដែរហឹមពុកចាស់ហើយមានចង់យកមួយទៀតអីហើយចុះបើអត់យកទេមិនទុកលុយនឹងទៅអីបើឲ្យកូនរស់ស៊ីទៅកូនរស់ស៊ីមានបានពុកមួយខ្ញុំមិនចាំបានងាប់ហើយ នឹងទៅអញ្ចឹងទៅអីចឹងមែនទុកនំប្របាក់រសាអញ្ចឹងចែកឲ្យមួយសែនមួយសែនម្នាក់ទៀតទៅគាត់ណាឲ្យលុយឲ្យទៅវិញបាត់អស់លីហ្នឹងហើយពីវាពេលផ្ដាំថាបើពុកខ្វះខាតទេទៅផ្ទះខ្ញុំទៅណាបានទៅនៅមួយកូនច្បងគេនៅមួយកូនច្បងគេបានតែពី3ថ្ងៃប្រពន្ធគេរស់រឿងម៉េចពុកវាអញគិតយកតានឹងមកនៅមែនទេណាម៉េចយើងនិយាយម៉េចគាត់ទៅឆោតគាត់ណា អើចុះគ្នាមានភ្លេចសន្យាណាឯងធ្វើមិនបានគាត់ចេញធ្វើទៅគេទុកឲ្យប្រពន្ធគេអ្នកធ្វើហ្នឹងហើយតែប្តីគេធ្វើអត់នៅផ្ទះឯងគាត់ចុះដីរៀបម្លាំងផ្ទះវិញប្រពន្ធគេឈរចំតែងលើផ្ទះហ្នឹងហើយហើយពុកឯងហ្នឹងមិនចែកលុយឲ្យតែខ្ញុំឯងអាប្អូនទៀតហ្នឹងមិនចែកឯងគិតមកស៊ីហ្នឹងឯងជួយគិតមកងាប់ហ្នឹងឯងអាយយបានគាត់ខឹងគាត់យះមីកាលកណីនេះ អញខ្វះកូននេះនៅ3ទៀតតើកូនទី2ដូចគ្នាអញ្ចឹងព្រោះគេត្រូវគ្នាអស់ហើយនោះ ទីបំផុតកាត់คลายទៅជាអ្នកសំទានគេទាំងព្រាមមហាសាលទៅជាអ្នកសំទានសុំសុំសុំឮថាព្រះអង្គជាអ្នកប្រាជ្ញព្រះអង្គតែងតែជួយសង្គ្រោះព្រះសម្មាសម្ពុទ្ធនឹងមិនដែលស្គាល់ព្រះទេកាលមុននោះដល់មានទុកនឹកឃើញព្រះអង្គដែរតើមនុស្សភាគច្រើនមានទុកនឹកឃើញព្រះអញ្ចឹងបានទៅរកព្រះអង្គព្រះអង្គសួរព្រាមមកពីណាចេះ មុខមាត់មិនស្រស់បោះរៀងរើមិនស្អាតបាតមានតន្ត្រីមិនស្រស់បោះអញ្ចឹងបានរៀបរាប់រឿងនឹងទាំងអស់ហើយព្រះអង្គសួរថាចិត្តបើអញ្ចឹងឯងគិតមិនទេអត់គិតមិនទេដឹងថាព្រះអង្គប្រកែជួយសត្វលោកបានមកពឹងព្រះអង្គហ្នឹងណាអើត្រូវហើយមកជួយមកចំតថាគតហ្នឹងគឺតថាគតជួយប៉ុន្តែព្រាមឯងត្រូវរៀនគាថាមួយ បានព្រះអង្គបរៀនគាថាមួយថាខ្ញុំនេះមានកូន4នាក់ណាឲ្យរៀនអញ្ចឹងកូនទាំងអស់នោះ វាមកកើតនៅជាមួយខ្ញុំប្រៀបបីដូចជាអរិយមកលាខ្លួនវាបោកបញ្ឆោតខ្ញុំជាព្រាមចាស់នៅពេលដែលវាប្រើប្រាស់ខ្ញុំលែងកើតវាប្រឡែងចោលដូចជាសេះចាស់ដែលគេឈប់ត្រូវការអញ្ចឹងប្រយោជន៍អីដោយកូនរបៀបនេះឈើច្រត់ ប្រសើរជាងអញ្ចឹងហើយបានចាស់ចាស់យើងនិយាយថាកូន10មិនស្មើឈើច្រត់មួយនោះណាគឺចេះមកពីព្រះអង្គនឹងឯងព្រះអង្គថាឈើច្រត់ប្រសើរជាង ពីព្រោះថា ឈើច្រត់អាចការពារនៅពេលដែលមានឆ្កែកាចឬក៏គោកាចអាចកម្លាវាបានដើរក្នុងទឹកអាចស្ទាបទឹកជ្រៅទឹករាក់បានណាតាមផ្លូវល្អិលអីអាចទប់ជ្រែងខ្លួនបានកូនរបៀបនេះមិនស្មើនឹងឈើច្រត់ខ្ញុំឡើយហើយឲ្យព្រាមនឹងទិញឲ្យចាំហើយព្រាមឯងទៅសូត្រទៅឯណាក៏សូត្រទៅសូត្រឲ្យគេលឺទៅទូតព្រះអង្គដឹងអស់ហើយថាវាត្រូវកើតយ៉ាងម៉េច នៅពេលដែលគេប្រជុំព្រាមសម័យនោះសម័យនោះពពួកព្រាមគេមានច្បាប់គេមួយថាអ្នកណា ដែលបរិភោគទ្រព្យរបស់មេដាបេដាហើយមិនចិញ្ចឹមមេដាបេដាគេដាក់ទោសប្រហារជីវិតណាប៉ុន្តែអ្នកទាំង4ហ្នឹងគេខ្លាយជាព្រាមមានមុខមានមាត់គេលាក់ប្រវត្តិគេនោះពេលហ្នឹងកូនទាំង4ហ្នឹងក៏ទៅប្រជុំនៅនឹងដែរតាព្រាមហ្នឹងដល់តែគាត់គាត់ធ្លាក់ខ្លួនចឹងគេមើលគាត់អត់ស្គាល់ទេ ដល់ទៅគាត់សុំគេពោលគាថាហ្នឹងដល់ពោលគាថាហ្នឹងគេមើលមុខមើលមាត់អូគាត់នេះលបងព្រាមតែមានទ្រពច្រើនហ្នឹងតើអញ្ចឹងមានន័យថាគាត់ចែកឲ្យឲ្យឲ្យកូនអស់ឥឡូវគាត់ធ្លាក់ខ្លួនមើលកូនហ្នឹងនៅឯណាគេសួរប្រវត្តិចោលឡើងចោលឡើងដឹងថាកូននឹងអង្គុយនឹងដែរអត់ហ៊ានមាត់នោះហើយច្បាប់គេនោះគឺស្រេចនៅលើឪពុកគេចាប់បានហើយគេថាឥឡូវតាឲ្យធ្វើម៉េចឲ្យ សម្លាប់ឬក៏ឲ្យកាត់ជើងឲ្យកាត់ដៃគេធ្វើតាមទាំងអស់គោលនមិលគុណយ៉ាងនេះ ដល់ចឹងទៅបានគាត់ថាខ្ញុំមិនមែនមកនឹងចង់ធ្វើបាបកូនទេប៉ុន្តែធ្វើមិនឲ្យតែកូននឹងដឹងខ្ញុំវិញទៅបានហើយហើយឪនៅតែចិត្តមិនដាច់ចឹងណាណោះណាបើអ្នកដតីវិញមុំតែប្រហាជីវិតវាចោលភ្លើចឹងណាប៉ិនឪទៅប្រហាកូននឹងចោលវាមិនដាច់ពូជគាត់វាចឹងណាវានៅទៅណោះពូជទៅណោះអីបានកូននឹងសុំកម្មាទោសសែងឪពុកនឹងទៅផ្ទះអត់ឲ្យដើរទេ គេគេផ្ដាំតាហ៊ានធ្វើបាបគាត់ទៀតគេដឹងគេអត់លើកលែងឲ្យចឹងបានបើកើតបុណ្យកតញ្ញូសែងឪពុកម្ដាយដាក់ស្បោះសបុកពីនឹងមកហ្នឹងប៉ិនញាតញោមមិនតាន់ដែលដេញម៉ែឪពីលើផ្ទះចុះហ៎ហ៎អ្នកទាំងអស់គ្នានឹងមិនតាន់ដែលដេញម៉ែឪទេហ្នឹងកាន់តែធ្លាប់សឡុតគាត់អីមានហ្នឹងបានត្រឹមសឡុតអីមិនតាន់ដែលថ្នាក់ដេញទេមែនទេហ្នឹងមិនដេញទេបើសឡុតអីមាន ណាអញ្ចឹងអាត្មាមកចូលរួមបណ្ដឹងទៅដើម្បីជាការរួមចំណែកក្នុងបុណ្យ7ថ្ងៃថ្ងៃហ្នឹងមិនមែនទេសទេអានេះនិយាយរួមមកមកមកអើហៅថាមកសំណេះសំណាលអីអញ្ចឹងទៅណាអឺជាការសំដែងនៅសភាពសាមគ្គីធัวរវាងភិក្ខុសង្ឃនិង ពុទ្ធបរិស័ទយើងទាំង ព្រោះអាត្មាល្បីរាល់ថ្ងៃគឺថាអាត្មាទៅរត់តអ្នកមានទេបើសាច់ខ្មៅខ្មៅមុនបានទេណាបើសាច់សសបានមុនបានហ្នឹងណាឮដែរឮគេនិយាយចឹងដែរហ្នឹងអឺអាឮក៏ឮទៅប៉ិនក្រាន់ថាបើតនេចេះតែមកហើយប៉ិនហើយម៉ងនេះអត់ទាំងមុនមកក្រាស់មកទៀតយើងគិតមើលហើយមិនចាំបាច់ មុនអីទៅឲ្យតែមានពេលមានវេលាអញ្ចឹងបានថាជាចំក្រោយរបស់ខ្ញុំកណាអាត្មាភាពហ្នឹងសូមឲ្យពុទ្ធបរិស័ទយើងហ្នឹងនៅរក្សាភាពសាមគ្គីគ្នាចេះជួយទុកធរៈគ្នាអញ្ចឹងទៅពីព្រោះមិនយូរប៉ុន្មានឡើយ យើងនឹងលាគ្នាទៅទាំងអស់នឹងបែកគ្នាទាំងអស់អញ្ចឹងបើនឹកទៅដល់សេចក្តីស្លាប់ ដែលត្រូវបែកគ្នាមនុស្សយើងអត់គួរតោះគ្នាអត់គួរចំណែនគ្នាអត់គួរយកចង់ឈ្នះចង់ចាញ់គ្នាអីទាំងអស់ទៅពីព្រោះការតោះគ្នាការចំណែនគ្នា គឺជាភាពអ៊ូអាប់ផ្លូវចិត្តអ្នកឈ្នះក៏ត្រូវស្លាប់អ្នកចាញ់ក៏ត្រូវក៏ត្រូវស្លាប់ដូចជា ទីខេវកុមារឪពុកបានផ្ដាំទៅនៅពេលដែលព្រះរាជាធំចាប់ ប្របៃតារបស់ខ្លួនឯងបដើ ទៅសម្លាប់កូននឹងនៅតូចឃើញគេបដៅឪពុកទៅសម្លាប់កាត់ពី3កង់ប៉ុន្តែឪពុកនឹងក៏លេចឃើញកូន ដឹងថាកូននឹងចេះដឹងស្រែកប្រាប់កូន ថាកូន ប្រុសចូលអ្នកកុំសម្លឹងយកការវែងហើយក៏កុំសម្លឹងការខ្លី ពាក្យនេះ អ្នកប្រាជ្ញមានប្រាជ្ញាបណ្ឌិតមានប្រាជ្ញាទៅយល់បាន ខ្លាចកូននឹងធំឡើងទៅសងសឹកកាលណាសងទឹកវាកើតរឿងការ៉ាវដល់ធំឡើងរៀនសូត្រចេះដឹងទៅយល់ពាក្យហ្នឹងប៉ុន្តែ ចិត្តខឹងម្ដងម្ដងចង់តែទៅសងសឹកទៀតចង់ទៅសងសឹកបរិជានឹងឲ្យតែឃើញមុខបរិជានឹងគឺនឹកតែបានកាត់បហាប្របីដារបស់ខ្លួនឯងឡើង3កណាត់បំបែកសាកសពណាយូរចេះផ្លុំខ្លុយចេះការងារចេះច្រើនរហូតដល់ល្បីអញ្ចឹងទៅបរិជាឲ្យតែនៅចិត្តខ្លួនណាដល់នៅចិត្តខ្លួនទុកចិត្តទុកចិត្តទុកចិត្តឲ្យធ្វើជាអ្នកបម្រើផ្ទាល់ ជាអង្គរៈផ្ទាល់ នៅពេលដែលរាជអាមាត្យទៅបាត់អស់ពេលដើរកំសាន្តក្នុងព្រៃនោះព្រះរាជានឹងដេកផ្ទុំលើផ្លូវរបស់ទីខេវកុមារនេះទីខេវកុមារបានឱកាសម្នាក់ឯងដកដាវខ្វោកដាក់លើកព្រះរាជាដាក់ហើយដកចេញវិញដាក់ហើយដកចេញវិញចេះតែនឹកឃើញពាក្យសម្ដីរបស់លោកឪពុករំពេចនោះព្រះរាជាកំពុងតែផ្ទុំនឹងយល់សពឃើញថា កូនរបស់ស្ដេចជាសត្រូវមកសងសឹកភ្ញាក់ឡើងភ័យក៏នៅភ័យរៀបនិយាយប្រាប់សកត់ទៅវិញដាក់ដាវលើមែនតែនអាយសពដូចមែនអញ្ចឹងណាប្រាប់ថាយើងយសពឃើញអឺកូនរបស់ទីឃីតៈនោះមកផ្សងសឹកយើង ទីឃីវៈថាមិនបាច់យសពទេនេះជាការពិតយើងនឹងហើយជាកូនរបស់ទីឃីតៈយើងចង់ប្រហារជីវិតរបស់ព្រះអង្គពពពេលហ្នឹងអង្គរតនាអស់បាទ ក៏ប៉ុន្តែជីវិតរបស់ព្រះអង្គនៅនេះគឺដោយសារពាក្យសម្ដីរបស់ឪពុកទូបង្គំប្រសិនបើទូបង្គំមិនរលឹកទៅដល់ពាក្យរបស់ឪពុកទូបង្គំទេក៏របស់ពរាជាត្រូវដាច់បាត់ដកដាវចេញឥឡូវនេះទូបង្គំមិនសម្លាប់ព្រះអង្គទេខ្ញុំនេះហើយជាកូនសត្រូវរបស់ព្រះអង្គហុចដាវនឹងទៅពរាជាថាសូមពរាជា ប្រហារជីវិតទូបង្គំមកចោះដើម្បីកុំឲ្យមានសេចក្តីសង្ស័យទៅថ្ងៃក្រោយថាខ្ញុំព្រះអង្គសង្សឹកទៀតប៉ុណ្ណឹងព្រះរាជាព្រះអស្ចារក្នុងចិត្តសួរថាតើអ្នកបានទទួលពាក្យអីរបស់ឪពុកដែលឃើញសត្រូវសម្លាប់ឪពុកអ្នកឯងហើយអ្នកឯងមិនសម្លាប់យើងបានប្រាប់ចឹងថាសម្លឹងកាលវែងកាលខ្លីនឹងយ៉ាងម៉េចពាក្យថាកាលវែងណាកាលវែងនឹងគឺថាមានន័យថាបើកាលណាកូនទៅសម្លាប់ រព្រះរាជានឹងមិនមែនបានន័យថាកូនឈ្នះរហូតទេ កូនឬក៏សាច់ញាតិរបស់ព្រះរាជានឹងមកសម្លាប់អ្នកកូនរបស់អ្នកនឹងទៅសម្លាប់គេតគ្នាយ៉ាងនេះនេះគឺជាពីវេរាជាប់កាល កាលវែងចុះកាលខ្លីថាជីវិតសត្វលោក នេះតិចណាស់ទាំងអ្នកឈ្នះទាំងអ្នកចាញ់មិនយូរឡើយនឹងស្លាប់ទាំងអស់គ្នាអញ្ចឹងបើអ្នកទៅសម្លាប់ក៏ស្លាប់ អ្នកមិនចាំបាច់សម្លាប់ក៏ស្លាប់ មិនយូរទេញាតិញោមប្រហែលឆ្នាំទៀតងាប់ប្រហែលអ្នកទៀតឥឡូវហ្នឹងប៉ុណ្្នឹងហើយនឹងចង់រស់ប្រហែលទៀតឥឡូវហ្នឹងណាចឹងបានថាពេកពេលនោះមកបរិជាមិនត្រឹមតែមិនរស់រឿងទេមានសុំទោសទីខេវកុមារហើយបានលើក ទីខេវកុមារជាញាតចិត្តស្និទ្ធប្រកាសប្រាប់រាជអាមាត្យថាតាមពិតជីវិតយើងត្រូវអស់ហើយអំបញ្ញមិញតែជីវិតដែលនៅនិយាយជាមួយអ្នកទាំងឡាយនេះ គឺជាជីវិតដែលទីខេវៈនេះឲ្យយើង បើគេមិនឲ្យវាមិនស្លាប់បាត់ហើយបើគេដាក់តែមកកបិតមកវាងាប់បាត់ហើយអញ្ចឹងការដែលគេមិនសម្លាប់យើងនេះជាគុណរបស់គេណាអញ្ចឹងប្រកាសគុណរបស់ទីខេវកុមារទាំងដូច្នេះញាតិញោមពុទ្ធបរិស័ទត្រូវដឹងថាមនុស្សយើងទាំងអស់រស់នៅជាមួយគ្នាសុទ្ធតែមានគុណដល់គ្នានឹងគ្នាប្រសិនបើមិនមានគុណដល់គ្នានឹងគ្នាយើងមិនអាចរស់នៅបានទេ គុណគឺសេចក្តីល្អគ្រាន់តែគេរសាសិលគ្រាន់តែគេមិនសម្លាប់គ្រាន់តែគេមិនលួចទ្រព្យយើងមានន័យថាគេទុកឲ្យយើងបានសុខគេមិនលួចស្បែកជើងយើងណាទុកឲ្យយើងស្ដាប់ធម៌នោះស្រួលគេមិនឆក់កាបូបយើងនឹងទុកឲ្យយើងអង្គុយស្ដាប់ធម៌ស្រួលបើគេឆក់ស្ដាប់ធម៌បានទេឥឡូវហ្នឹងបានបានបានអត់អត់បានទេអញ្ចឹងមនុស្សគ្រប់គ្នា បើចេះពិចារណារកសេចក្តីល្អរបស់គ្នានឹងគ្នាមិនចេះតោះគ្នាទេមិនចេះសម្លាប់គ្នាមិនចេះចងពីវិរិយនឹងគ្នា តាមពិតក្នុងលោកនេះយើងរស់នៅដូចជាមន់នៅក្នុងទ្រុងឬក៏ដូចត្រីក្រំនៅក្នុងដបអញ្ចឹងអ្នកឈ្នះក៏ត្រូវស្លាប់ អ្នកចាញ់ក៏ត្រូវស្លាប់គួរតែសហការគ្នារកផ្លូវចេញបានល្អហើយរួមគ្នានៅលើនឹង